តា1 2 3ជំរាបសួរលោកគ្រូហើយនឹងទីស្ដីមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំមកតំណាងឲ្យក្រុមរបស់ខ្ញុំដែលក្រុមរបស់យើងគឺនិយាយអំពី topic 192ហើយនឹង smart shop ហើយសមាជិកក្រុមរបស់យើង គឺមាន5ទាំងអស់គ្នា ហើយទាំង5នាក់ហ្នឹងមានឈ្មោះដូចជាវ៉ាន់រំលីយឹមវិស័យតាំងរេថ្មីហើយនឹងខ្ញុំសារឿងទ្រឹពេជ្រហើយនឹងលីកម្លាំង ហើយនេះគឺជា content របស់យើងគឺ មាន5ដូចគ្នា content ទី1គឺនិយាយអំពី introduction content ទី2គឺនិយាយអំពី management issue content ទី3គឺនិយាយអំពី digital marketing និង content ទី4គឺនិយាយអំពី the organization និងទី5ចុងក្រោយនិយាយអំពី conclusion ហើយនេះគឺជាចំណុចដំបូងនៃខ្លាយដែលនិយាយអំពី introduction ហើយយើងដឹងហើយថាបច្ចេកវិទ្យាមានការ រីចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ជាពិសេសបច្ចេកវិទ្យាបានផ្លាស់ប្ដូរ habit របស់អតិថិជនដោយពីមុនគាត់ទៅផ្សារដើម្បីទិញអីវ៉ាន់ឬក៏ទំនិញណាមួយដែលគាត់ចង់បានឥឡូវគាត់អត់បាច់ទៅផ្សារក៏គាត់អាចទិញអីវ៉ាន់ឬក៏ទំនិញនឹងបានដោយគ្រាន់តែប្រើទូរស័ព្ទរបស់គាត់ដើម្បីធ្វើការ call ឬមួយក៏ inbox ដើម្បីធ្វើការកំងអីវ៉ាន់មួយនឹងគឺបានហើយហើយអីដែលប្រទេសទៀតនឹងគឺក្រុមហ៊ុនខ្លះគឺអត់គិតថ្លៃ delivery ទៀត យើងចូលទៅមើលអីទៅដែលហៅថា FL 192 FL 192ហ្នឹងគឺជាវេទិកាទិញទំនិញមួយដែលមានឈ្មោះឈ្មោះដើមដំបូងគឺ Mbai ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ2010ដោយ Little Britain ដែលមាន founder ម្នាក់គាត់មានឈ្មោះថា N វិចិត្រហើយគាត់ក៏ជាជនជាតិខ្មែរយើងដែរហើយសូមបញ្ជាក់អ្នកនរគ្នាតិចថា Little Britain ហ្នឹងគឺជាហាងមួយដែលមានទីតាំងនៅទីរាជធានីភ្នំពេញយើងផ្ទាល់គាត់ គាត់មានលក់ប្រភេទដូចជាសម្លៀកបំពាក់របស់បុរសស្ត្រីហើយនិងកុមារគាត់ដូចជាគេហៅថាសម្ភារៈសម្រាប់ថែតាសម្រស់និងសុខភាពប៉ុន្តែបើសិនជាយើងមើលទៅលើ FL 192នឹងទាំងមូលគឺមានលក់ដូចជាសម្លៀកបំពាក់សម្ភារៈកីឡាសម្ភារៈសម្រាប់គ្រប់គ្រងការសិក្សាសម្ភារៈសម្រាប់ office ហើយនិងគ្រឿងសង្ហារឹមផ្សេងៗហើយជាចុងក្រោយគឺគ្រឿងអេឡិចត្រូនិក Thank you. អឺបើសិនជាក្នុងករណីដែលយើងចង់ទិញអីវ៉ាន់ណាមួយពីក្នុង FL 192ហ្នឹងឥឡូវខ្ញុំសូមឧទាហរណ៍ថាយើងចង់ទិញកៅមួយក្បាលឬក៏ពីរក្បាលចុះអឺក្រុមខាងក្រុមហ៊ុនហ្នឹងគឺតម្រូវឲ្យយើងរងចាំយ៉ាងតិច2ថ្ងៃទៅ3ថ្ងៃប៉ុន្តែក្នុងករណីដែលថាទំនិញដែលយើងកំងហ្នឹងគឺអត់មាននៅក្នុង stock ទេអញ្ចឹងក្រុមហ៊ុនគឺផ្ដល់ជំរឿនឲ្យយើងពីរទី1គឺរងចាំដើម្បីចាំអីវ៉ាន់នឹងមកដកចូល stock វិញហើយទី2គឺយើងអត់ អត់ទិញអីវ៉ាន់នឹងហេតុអីបានក្រុមហ៊ុនផ្ដល់ជម្រើសពីរឲ្យយើងបែបហ្នឹងគឺដោយសារតែការរងចាំរបស់ក្រុមហ៊ុនហ្នឹងគឺគាត់អត់បានកំណត់ថាអឺបងត្រូវចាំ2ឬក៏3ថ្ងៃអញ្ចឹងទេគឺអត់កំណត់រហូតដល់តអីវ៉ាន់ហ្នឹងចូលតុវិញបានបានអឺដឹកឲ្យគាត់អញ្ចឹងដោយតែបើទិញជាក្នុងករណីដែលយើងថាអឺបងខ្ញុំចាំអត់បានទេអីវ៉ាន់ហ្នឹងខ្ញុំចាំបាច់បញ្ញាខ្លាំងអញ្ចឹងគឺគាត់សម្រាប់ចិត្តថាត្រូវតែរកទៅទិញនៅ app ផ្សេងឬមួយក៏ទៅផ្សារដើម្បីទិញអីវ៉ាន់គាត់ចង់បានមួយហ្នឹង មួយទៀតគឺយើងមើលទៅលើអសេវាដឹកជញ្ជូនរបស់គាត់គឺសម្រាប់អ្នកដែលនៅរាជធានីភ្នំពេញគឺគាត់ចាំពីមួយថ្ងៃទៅ1ម៉ោងទៅ2ម៉ោងយ៉ាងច្រើនបំផុតហើយរយៈពេល24ម៉ោងយ៉ាងច្រើនបំផុតសម្រាប់បងប្អូនអតិថិជនដែលគាត់នៅតាមបណ្ដាខេត្តឆ្ងាយឆ្ងាយហើយគាត់អាចបានមួយ24ម៉ោងអីដែរបើសិនជាទីតាំងរបស់គាត់រៀងនៅចិត្តអីចឹងទៅហើយយើងមើលទៅលើ តម្លៃសេវាដឹកជញ្ជូនគឺគាត់ free ទាំងអ្នកដែលនៅតាមខេត្តហើយនិងអ្នកនៅភ្នំពេញហើយយើងចូលទៅមើល app មួយទៀតគឺ Smile Shop បើ Smile Shop គឺជាវេទិកាទិញទំនិញតាមអេឡិចត្រូនិកមួយដែរប៉ុន្តែគឺ app ហ្នឹងគាត់បង្កើតឡើងដោយជនជាតិចិនឈ្មោះដំបងដែលពាក្យដំបងដែលមកពី Smile Shop ហ្នឹងគឺមកពីពាក្យថា Smile of Cambodian People ដែលបកជាភាសាភាសាខ្មែរយើងថា ស្នាមញញឹមរបស់ប្រជាជនកម្ពុជាយើងអអេបហ្នឹងគឺត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ2010ខែតុលាអដោយជនជាតិចិនគាត់មានឈ្មោះថា Jake Lee គាត់មកទីក្រុងមកពីទីក្រុង Qingdao អរបស់ប្រទេសចិនអបើសិនជាអ្នកទាំងអស់គ្នាចង់ទិញអីវ៉ាន់ពី app មួយហ្នឹងអឧទាហរណ៍ថាចង់ទិញកៅអៅ អញ្ចឹងគឺក្រុមហ៊ុនតម្រូវឲ្យយើងចាំយ៉ាងតិច7ថ្ងៃ7ថ្ងៃដើម្បីបានអីវ៉ាន់មួយនឹងហើយសម្រាប់ជនជាតិបរទេសគឺតម្រូវឲ្យចាំពី2សប្តាហ៍ទៅ3សប្តាហ៍ ប៉ុន្តែសម្រាប់ក្នុងរយៈពេល7ថ្ងៃដែលយើងកំងហ្នឹងគឺខាងក្រុមហ៊ុនអាចអនុញ្ញាតឲ្យយើង cancel អីវ៉ាន់ដែលយើងបានកំងបានយើងអាចថាយើងចង់ cancel អីវ៉ាន់របស់យើងរយៈពេល3ថ្ងៃឬក៏4ថ្ងៃហ្នឹងបានមិនតែបើសិនជាលើសពី7គឺអត់បានទេហើយមួយទៀតក្នុងករណីដែលយើងយកអីវ៉ាន់របស់គាត់មកប្រើប្រាស់អពេលដែលយើងយកមកប្រើប្រាស់ឧទាហរណ៍កាអាវយើងកំងមក ពេលដែលយើងយកមកពាក្យទៅសាប់តើវារៀងធំឬក៏តូចជាងខ្លួនរបស់យើងអញ្ចឹងគឺក្រុមហ៊ុនអនុញ្ញាតឲ្យយើងយកទៅបដូរបានយើងអាចយកទៅបដូរជាលុយរបស់យើងមកវិញឬក៏យើងអាចយកទៅបដូរយកសាយដែលតូចជាងនឹងឬក៏ធំជាងនឹងតិចដើម្បីឲ្យត្រូវនឹងទំហំខ្លួនយើងអីចឹងទៅប៉ុន្តែបើទិញជាក្នុងករណីដែលយើងអឺទិញទំនិញផ្សេងដូចជាទូរទស្សន៍ឬមួយក៏ទូរស័ព្ទដៃអឺ នៅពេលដែលយើងប្រើហើយយើងគិតថាអីវ៉ាន់ហ្នឹងគឺអវាវាអត់សមនឹងតម្លៃដែលយើងខំទិញមកខំចំណាយមកវាគុណភាពវាអត់សូវល្អអញ្ចឹងតែយើងក្នុងរយៈពេល14ថ្ងៃគឺក្រុមហ៊ុន អនុញ្ញាតឲ្យបដូរយកលុយវិញបានទៀតហ្នឹងក៏វាជាចំណុចពិសេសមួយរបស់ស្មៃស្របនឹងដែរហើយតកតងនឹងសេវាដឹកជញ្ជូន គឺទាំងនៅក្នុងទីក្រុងភ្នំពេញហើយនឹងអអ្នកនៅតាមខេត្តគឺ free ប៉ុន្តែរយៈពេលនៃការរងចាំយ៉ាងច្រើនបំផុត24ម៉ោងសម្រាប់អតិថិជនដែលនៅក្នុងរាជធានីភ្នំពេញដែលនៅតាមខេត្តហើយស្ម័យសពនេះផងដែរគឺបានជ្រើសរើសយក Amazon Company មកធ្វើជាគំរូដើម្បីធ្វើដំណើរការអាជីវកម្មរបស់ខ្លួនហើយក៏មាន app ផ្សេងៗទៀតដូចជា Tick Small ហើយនិង GD នោះក៏គាត់យកគំរូតាមដែរហើយ ត្រឡប់មកវិញថ្មៃ shop ហ្នឹងគឺមានលក់ដូចជាសម្លៀកបំពាក់គ្រឿងអេឡិចត្រូនិកម្ហូបអាហារចុភៅហើយនឹងប្រភេទដូចជាអង្ករហើយនឹងបន្លែអីចឹងទៅហើយស្មៃ shop ហ្នឹងបានបង្កើតខ្លួនឯងថាខ្លួន មានទម្រង់ជាប្រភេទ business បែប B2C ប៉ុន្តែបើសិនជាយើងមើលទៅលើដំណើរការអាជីវកម្មរបស់គាត់គឺគាត់ដោតសំខាន់ទៅលើទាំង B2B ផងហើយនិង B2C ផង ប៉ុន្តែបើសិនជា L192 គឺគាត់អត់បានបញ្ជាក់ថាខ្លួនឯងនឹងមានទម្រង់បែបម៉េចទេប៉ុន្តែបើសិនជាយើងមើលទៅលើដំណើរការអាជីវកម្មរបស់គាត់គឺគាត់ផ្ដោតសំខាន់ទាំង B to C ហើយនិង B to B ដូចគ្នាអរគុណអចំណុចរបស់ខ្ញុំមានតែប៉ុណ្ណឹងសូមបកគលពេលភារកិច្ចបន្តទៅឲ្យសមាជិកក្រុមរបស់ខ្ញុំអរគុណអឺជំរាបសួរលោកគ្រូអឺនិងមិត្តទាំងអស់គ្នាចំណុចខ្ញុំរស្មីអេ change slide ខ្ញុំឡើងចុះចុះចុះចាំចាំតិចអឺចំណុចរបស់ខ្ញុំគឺ management issue ដែលនៅក្នុងហ្នឹងគឺ general company problem អឺបញ្ហាប្រឈមដែលក្រុមហ៊ុនទាំងពីរនឹងជួបហ្នឹងគឺទៅលើទំនុកចិត្តរបស់អតិថិជនទៅលើផលិតផល ដោយសារយើងដឹងស្រាប់ហើយថាប្រជាជនកម្ពុជាគឺគាត់អត់សូវមានទំនុកចិត្តក្នុងការទិញផលិតផលតាមអនឡាញទេពីព្រោះគាត់ខ្លាចជួបហានិភ័យអឺហើយនឹងខាត់ពេលវេលានិងថវិកាដូចខ្ញុំជាដើមអញ្ចឹងខ្ញុំក៏អត់មានទំនុកចិត្តក្នុងការទិញផលិតផលតាមអនឡាញដែរដោយសារតែខ្ញុំធ្លាប់ទិញពីរបីដងហើយជួបផលិតផលដែលយើងខុសពីការរំពឹងទុករបស់យើងដូចជាទិញខោអាវអញ្ចឹងជួនកាលវាខុសសាយហើយ សាច់កណាត់អីវាដូចក្នុងរូបដែលគាត់ផុសអីចឹងអញ្ចឹងក៏វាធ្វើឲ្យយើងនឹងបាត់ទំនុកចិត្តក្នុងការទិញផលិតផលដែរហើយវាក៏ជារបាំងមួយសម្រាប់ក្រុមហ៊ុនទាំងពីរនៅក្នុងការទាញយកទំនុកចិត្តអតិថិជនមកទិញផលិតផលរបស់គាត់នៅក្នុង app ហើយមួយវិញទៀតយើងដឹងហើយថាប្រជាជនយើងគឺអឺមានទម្លាប់មួយគឺជាអតិថិជនកាប់មុខដោយសារតែគាត់ទិញនៅកន្លែងណាហើយគឺគាត់អត់ងាយផ្លាស់ប្ដូរឯងអញ្ចឹងវាធ្វើឲ្យបាត់ បត់ឱកាសសម្រាប់ទីផ្សារថ្មីហើយធ្វើឲ្យគាត់នឹងអភិវឌ្ឍយឺតហើយចំពោះការប្រើប្រាស់ bank វិញគឺគាត់អឺគឺ78%នៃក្រុមនៃប្រជាជនយើងហ្នឹងគឺគាត់អត់មានសេវាកម្មធនាគារនៅឡើយអញ្ចឹងក៏វាជារបាំងមួយសម្រាប់ក្រុមហ៊ុនទាំងពីរនឹងដែរសូម change slide អឺចំពោះ partnership រវាង L192 ហើយនិង Smile Shop ដោយសារវាមានភាពខុសគ្នាដោយសារចំពោះ L192 គឺគាត់មានដល់870 company ដែលក្នុងនឹងខ្ញុំសូមលើកមកខ្លះដូចជា baby mo baby mo i watch ហើយនិង porn ចំពោះ smart shop វិញគឺគាត់មានតា smart shop ហ្នឹងគឺគាត់មានតា56 company ឯងដែលមានដូចជា Samsung Oppo Panasonic Hawaii អីនឹងជាដើមសូម change slide ចំពោះ intermediary គឺចំពោះក្រុមហ៊ុនទាំងពីរហ្នឹងក៏វាមានភាពខុសគ្នាដែរចំពោះ M192 គឺគាត់មាន service គឺគាត់មានក្រុមហ៊ុន service ដឹកជញ្ជូនហ្នឹងផ្ទាល់ខ្លួនរបស់គាត់ទៅកាន់អតិថិជនរបស់គាត់ដែរហើយក៏មាន service នៃ ការវេលុយហ្នឹងដែលចូលរួមសហការមួយគាត់ហ្នឹងដូចជា ABA Payloi PPay ហើយ Win អឺ ANZ Pango ACDDA និង eMoney ហើយចំពោះ Smash Smash Shop វិញគឺគាត់អឺបានជួសវិសហ្នឹងពីក្រុមហ៊ុន ZTO ដែលជាក្រុមហ៊ុនរបស់ចិនអឺដែលហើយក៏មានអឺ service វេលុយហ្នឹងដូចជា Win ABA PPay ហើយនឹង Visa ជាដើមអញ្ចឹងចំណុចរបស់ខ្ញុំអស់ឲ្យលោកគ្រូចូលដល់មិត្តភ័ក្ដិរបស់ខ្ញុំជាសួរលោកគ្រូនេះជាសួរទាំងអស់គ្នាឥឡូវដល់ចំណុចខ្ញុំតើតើនឹង digital marketing អឺចំពោះ digital marketing ពួកយើងលើកយកទៅមួយចំណុចទេគឺតើតើទៅនឹង marketing strategy របស់ក្រុមហ៊ុនទាំងពីរហ្នឹងអឺទី1ខ្ញុំសូមនិយាយអំពីក្រុមហ៊ុន L192 ចំពោះ L192 តើតើចំណុចទី1គឺតើតើនឹង app អឺ ដោយសារតែបណ្ដាញសង្គម Facebook គឺជាបណ្ដាញ social media មួយដែលមានប្រជាប្រិយភាពនិងល្បាយល្បីនៅក្នុងប្រទេសកម្ពុជាយើងទើបខាង L191 ក៏បានជ្រើសជាលក្ខណៈបង្កើតជា Facebook page ដើម្បីជាបន្តជាប្រព័ន្ធផ្សាយមួយដ៏សំខាន់របស់ក្រុមហ៊ុនដោយមានការ live និងការ post តទៅទៅនឹង promotion ផ្សេងផ្សេងឬក៏ការលក់ផលិតផលផ្សេងផ្សេងដូចជាការលក់កៅអៅស្បែកជើងវ៉ែនតាឬក៏សម្លៀកបំពាក់ផ្សេងផ្សេង អឺហើយចំពោះ channel ទី2នេះគឺតកតើនឹង app ហើយ app នេះគឺចង់ផ្ដោតទៅលើអឺ app មួយដែលមាននៅក្នុង Play Store និង App Store ដែលសម្រាប់ប្រជាជនឬក៏អ្នកប្រើប្រាស់ផ្សេងៗក៏អាច download យកទៅប្រើប្រាស់បានសម្រាប់ order អីវ៉ាន់ផ្សេងផ្សេងតាមរយៈ online ដែលគ្រាន់តែមាន internet និង smartphone មួយគឺគាត់អាចទិញអីវ៉ាន់ជាច្រើននៅក្នុង app ទាំងអស់ហ្នឹងដូចជារបស់ផ្សេងផ្សេងដូចជារបស់ប្រើប្រាស់សំខាន់សំខាន់ហើយចំណុចទី2ហ្នឹងគឺតកតើទៅនឹងប្រដា promotion នៅក្នុង app អឺ ដោយសារតែអឺ L192 ក៏តែតែមាន promotion ឬក៏ចាត់តនការ discount ផ្សេងៗនៅក្នុងនៅក្នុង app របស់គាត់ដោយសារអីវ៉ាន់ជាច្រើនដែលមាន partner corporate ហ្នឹងគាត់បាន discount និងអឺមាន promotion ជាច្រើនរហូតពេលចុងសប្តាហ៍ឬក៏ពេលបុណ្យទានសប្តាហ៍ទៀតចុងប្រាស់ប្រាស់ចន្លោះពី20ដល់50%ហើយចំពោះផ្នែកទៅនឹង lottery lottery delivery ហ្នឹងគឺដូច Sipik ក៏បានបញ្ជាក់ពីមុនហ្នឹងចឹងដោយសារតែ ពេលខ្លះអីវ៉ាន់ពួកយើងនៅក្នុងស្តុកក៏មានអញ្ចឹងអញ្ចឹងធ្វើឲ្យបញ្ហាទៅទៅនឹងការ delivery ហ្នឹងមានភាពយឺតយ៉ាវអញ្ចឹងពួកយើងតែងតែផ្ដល់ information ទៅកាន់ភ្ញៀវឬក៏ customer នៅពេលដែលអីវ៉ាន់មាននឹងសុតអញ្ចឹងពួកយើងតែងតែឲ្យគាត់មានជំរឿនពីរដូចគឺ Civic ក៏បានបញ្ជាក់ពេលលើហ្នឹងអញ្ចឹងហើយអឺបើសិនជាភ្ញៀវគាត់រងចាំបានអីវ៉ាន់រហូតដល់អីវ៉ាន់មានក្នុងស្តុកតែបើសិនជាគាត់រងចាំបានគាត់អាចជ្រើសយកសេវាកម្មផ្សេងឬក៏អាចមើលផលិតផលផ្សេងបានហើយចំពោះចំណុចទី3គឺតកតើទៅនឹង easy way to join or be a partnership or partner sorry អឺចំពោះចំណុចនេះគឺសម្រាប់ដៃគូជាច្រើនដែលគាត់បាន cooperate ជាមួយពួកយើងហ្នឹងគាត់អាចធ្វើជាអ្នកប្រព័ន្ធផ្សព្វផ្សាយផ្សេងផ្សេងទៅកាន់ partner ផ្សេងទៀតដែលគាត់ចង់ចូល cooperate ជាមួយក្រុមហ៊ុនពួកយើងដូចជាការចូលលក់ជាផលិតផលនៅក្នុង app យើងតែមួយព្រោះដូចសារអីរាល់ថ្ងៃហ្នឹងបណ្ដាញអនឡាញទៅទៅនៅ marketing ហ្នឹងគឺវាមានភាពទ្រង់ទ្រាយមែនតើអញ្ចឹងចំពោះ partner ផ្សេងៗដែលគាត់ មានអឺ business ទើបតែបង្កើតឬក៏ទើបតែបើក business ដំបូងគាត់អាចចង់ផ្សព្វផ្សាយផលិតផលរបស់គាត់ទៅកាន់ទិតិជនឲ្យស្គាល់អញ្ចឹងគាត់អាច cooperate ជាមួយពួកយើងបានដោយសារអីពួកយើងមានជាអ្នកមានអ្នក partner ជាច្រើននៅក្នុង app ពួកយើងហ្នឹងប្រហែលជាដៃគូអឺដូចជាច្រើនដែរហើយអឺឥឡូវចូលដល់ចំណុចបន្ទាប់តទៅទៅនឹង smile shop ពួកយើងយកចំណុចដូចគ្នាទីមួយគឺ app ហើយអឺ ចំពោះស្មៃសុខក៏ជ្រើសយក Facebook page ជាពំផ្សព្វផ្សាយមួយដែរព្រោះរសារតែ Facebook នៅក្នុងប្រទេសកម្ពុជាយើងក៏វាមានភាពល្បីល្បីហើយ app ក៏យើងអាច download នៅក្នុង Play Store និង App Store បានដូចគ្នាហើយរបៀបប្រើប្រាស់វាក៏ដូចគ្នាយើងអាចវាយតាមលេខទូរស័ព្ទឬក៏ connect ជាមួយ Facebook ទៅយើងអាចប្រើប្រាស់ app នឹងបានហើយហើយចំពោះចំណុចទី2គឺតកតើ promotion អឺចំពោះ promotion តកតើស្មៃសក៏វាមានលក្ខណៈពិសេស ជាង L192 ដោយសារអី Smile Shop វាមាន promotion ច្រើនជាងដូចជាចន្លោះពី20ដល់90%តាមផលិតផលដែលពួកយើង coverage ជាមួយហើយចំពោះ Smile Shop ផលិតផលវាភាគច្រើនតទៅទៅនឹង electronic ហើយនឹង technology ដូចជា smartphone គ្រឿងសង្ហារឹមអឺ computer ឬក៏ឬក៏គ្រឿងប្រើប្រាស់ក្នុងផ្ទះបែបផ្សេងផ្សេងហើយចំពោះអឺបញ្ហា delivery គឺវាមានបញ្ហាតិចជាង L192 ពលរដ្ឋសាអីអឺពលរដ្ឋសាស្មារតីសបហ្នឹងគឺការ delivery គឺមានភាពរហ័សរហ័សជាងដោយសារចំណាយពេលត្រឹមតែរយៈពេល1ម៉ោង2ម៉ោងយើងអាចបានផលិតផលហ្នឹងហើយហើយចំពោះ easy way to join to of be a partner ហ្នឹងក៏ក៏វាអត់ស្អីខុសគ្នាពី L192 ដែរគឺវាមានភាពទូលំទូលាយហើយ ចំពោះក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជាយើងក៏ partner ជាមួយនឹងក្រុមហ៊ុនស្មៃសອບហ្នឹងដែរអញ្ចឹងវាប្រភេទងាយស្រួលដល់អតិថិជនឬក៏អ្នកប្រើប្រាស់ផ្សេងផ្សេងអាចងាយស្រួលក្នុងការ order ឬការ pay លុយផ្សេងផ្សេងចំណុចខ្ញុំអស់ហើយឥឡូវសូមដល់ចំណុចពុកម៉ាក់ខ្ញុំបន្តអូខេអត់ជំរាបជំរាបសួរលោកគ្រូសួស្តីអ្នកទាំងអស់គ្នាអខ្ញុំរំលេដែល និយាយអំពី the organization រំភាពខ្លាំងនិងភាពខ្សោយរបស់ស្មៃសពនិង M192 ហើយចំពោះចំពោះភាពខ្លាំងរបស់ M192 វិញ M192 មានដៃគូសហការច្រើនរហូតដល់ជិត1000ដៃគូហើយអាចឈរជើងបានរហូតដល់10ឆ្នាំនាពេលបច្ចុប្បន្នហើយវាជា company បច្ចេកវិទ្យាដំបងដែលធ្វើឲ្យប្រជាជនកម្ពុជាយល់ពីរបៀបទិញ ផលិតផលតាមបច្ចេកវិទ្យាអនឡាញអមរកពីកំពុងតែពង្រីកខ្លួននៅប្រទេសកម្ពុជាច្រើនហើយមានការផ្សាយពាណិជ្ជកម្មច្រើនតាមរយៈ Facebook YouTube website app ផ្សេងផ្សេងជាដើមដែលធ្វើឲ្យគេស្គាល់ច្រើនអចំពោះ app មាន rating មាន rating ដល់4បូកនិងមានអ្នក like page ដល់4000អាប់ 4,418,400នាក់ជាងឯភាពខ្សោយរបស់អមរកាពីវិញគឺលើផលិតផលព្រោះផលិតផលខ្លះត្រូវចំណាយពេលយូរដោយវាមិនមាននៅក្នុងស្តុកដែលធ្វើឲ្យអតិថិជនគាត់មានអារម្មណ៍ថាយឺតយ៉ាវនិងមិនមិនមិនរហ័សទាន់ចិត្តហើយចំពោះស្មៃសពវិញ ភាពខ្លាំងរបស់ស្មៃសពគឺហាងស្មៃសពបានផ្ដល់ ដល់អំណាចដល់សហគ្រាសតន្ទូចនិងមធ្យមនៅ កម្ពុជាដើម្បីពង្រីកបណ្ដាញលក់របស់ពួកគេមិនត្រឹមតែនៅនៅ កម្ពុជាប៉ុណ្ណោះទេថែមទាំងតាមព្រំដែនដូចជា ទីផ្សារធំរបស់ប្រទេសចិនជាដើមជាពិសេសផលិតផលរបស់ប្រទេសកម្ពុជាដូចជាម្រេចក្របផ្វាយចន្ទីកាហ្វេអង្ករកាមលិសជាដើមដោយមាន ការគ្រប់គ្រងពីក្រុមហ៊ុនបច្ចេកវិទ្យា ដ៏អស្ចារ្យក្រុមហ៊ុនសម័យសពកំពុងធ្វើការជាមួយនឹងស្ថាប័នមីក្រូហិរញ្ញវត្ថុនិងធនាគារក្នុងស្រុកដើម្បីអភិវឌ្ឍប្រព័ន្ធបងរំលោះតាមប្រព័ន្ធអេເລັກត្រូនិកដើម្បីផ្ដល់ជូននៅបទពិសោធន៍ទិញទំនិញតាមអ៊ីនធឺណិតចំពោះ app វិញទើបតែបង្កើតបាន2ឆ្នាំទេតែមាន rating ដល់4បូកដែល rating app ហ្នឹងវាប្រហាក់ប្រហែលនឹង L192 ដែរ តែអ្នក like page បានត្រឹមតែ54400ជាង និង follow 56100ជាង ដែលខុសឆ្ងាយពី M192 អាចចំពោះភាពខ្សោយរបស់ស្មៃសពវិញគឺអេស្មៃសពត្រូវដាក់ពង្រាយដោយជោគជ័យកាលពីខែតុលា ឆ្នាំ2013ជាមួយនឹងចំណាប់អារម្មណ៍ខ្ពស់ចំពោះអ្នកលក់រាយក្នុងស្រុកភាគច្រើន ចង់ផ្លាស់ប្ដូរតាមអ៊ីនធឺណិតវិញ អឺទោះយ៉ាងណាក៏ដោយពួកគេมันមានការគ្រប់គ្រងផ្នែកបច្ចេកវិទ្យាឬមូលនិធិគ្រប់គ្រាន់ដើម្បីអភិវឌ្ឍអនឡាញរបស់ពួកគេទេ app app ស្មៃសុខបាននាំមកនៅរាល់ហាងលក់រាយនៅលទ្ធភាពដើម្បីបង្កើនដើម្បីបង្កើនអាជីវកម្មរបស់ពួកគេលើអ៊ីនធឺណិតរីឯផ្នែកយីហោរបស់ស្មៃសុខមិនសូវ ទៅបានជាស្គាល់ច្រើន ទេ ហើយប្រព័ន្ធបច្ចេកវិទ្យាក៏មានដែនកំណត់មិត្តគូចំណៅរបស់ខ្ញុំមានប៉ុណ្ណឹងបាទតឲ្យមិត្តភ័ក្តិបាទជម្រាបសួរលោកគ្រូខ្ញុំលីគឹមឡាងឡើងម៉ូតូមិត្តភ័ក្តិរបស់ខ្ញុំនៅចិត្តត្រង់ចំណុច conclusion អញ្ចឹងខ្ញុំសូមនិយាយត្រឡប់មកវិញ N192 និង Smart Shop គឺជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកមួយ ដែលអាចដែលគេបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាដូចគ្នា N192 បង្កើតឡើងដំបូងនៅក្នុងឆ្នាំ2010 2010ដែលជួនជាខ្មែរលោកអិនវិចិត្រហើយអឺចំពោះ Smart Shop វិញបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាដែរនៅក្នុងឆ្នាំ2018ដោយជនជាតិចិនលោក Check Lee អញ្ចឹង គឺ Smart Shop និង L192 ជាទូទៅពួកគាត់គឺប្រកួតប្រជែងជាមួយនឹងការប្រើប្រាស់របស់អតិថិជនប្រព័ន្ធបច្ចេកវិទ្យានិងសេវាកម្មអន្តរការីរបស់គាត់ដោយសារតែ ទោះជាប្រជាជន ខ្មែរយើងមានច្រើនហើយពួកគាត់អាចប្រើចេះប្រើប្រាស់អ៊ីនធឺណិតច្រើនប៉ុន្មានប៉ុន្តែប្រជាជនប្រហែលជា78%នៃប្រជាជនសរុបពួកគាត់នៅតែអត់មានទំនុកចិត្តទៅលើការការទិញសេវាកម្មអីបានអីផ្សេងផ្សេងពីសេវាកម្មអនឡាញហើយនឹងពួកគាត់ទាំងអស់ហ្នឹងអត់ដឹងពីរបៀបនៃការប្រើប្រាស់សេវាកម្មបែបនេះឡើយមួយទៀតអឺ តកតងទៅនឹង partnership ដៃគូនីមួយក្រុមហ៊ុន N192 ក៏ដោយ Smashup ក៏ដោយពួកគាត់ជាយាមពង្រីកខ្លួនឯងទៅតាមដៃគូ partnership មានន័យថាធ្វើយ៉ាងណាឲ្យមានដៃគូសហការមានការដាក់អីវ៉ាន់ចូលទៅក្នុង app របស់គាត់កាន់តែច្រើនដើម្បីធ្វើឲ្យ app របស់គាត់នីមួយៗហ្នឹងមើលទៅដូច Amazon ចឹងមានន័យថា ពេលដែលយើងចូលទៅក្នុង app ហ្នឹងយើងចង់បានអីក៏ក៏មានដែរចង់ទិញអីក៏មានដែរឲ្យតែយើងមានចិត្តថាចង់ទិញហើយមួយទៀតឲ្យតែពេលយើងចូលទៅទោះបីយើងមានអារម្មណ៍ថាយើងអត់ចង់ទិញក៏យើងត្រូវតែទិញដែរហើយតកតងទៅនឹងសេវាកម្មអន្តរការីវិញគឺពួកគាត់ព្យាយាមធ្វើយ៉ាងណាឲ្យសេវាកម្មរបស់គាត់ហ្នឹងអាចបំពេញតម្រូវការរបស់អតិថិជនគ្រប់សពបែបយ៉ាងមានន័យថា ទោះបីជាប្រជាជនអ្នកអ្នកទិញហ្នឹងនៅទីណាក៏ដោយនៅក្រៅប្រទេសក៏ដោយនៅក្នុងប្រទេសក៏ដោយឲ្យតែចង់ទិញនៅក្នុង app ហ្នឹងគឺគេអាចដឹកបានទៅទាំងអស់ហើយមួយទៀតគឺការរងចាំពួកគេព្យាយាមធ្វើយ៉ាងណាឲ្យការរងចាំរបស់អតិថិជនហ្នឹងកាន់តែតិចទៅតិចទៅមានន័យថាកុំឲ្យពួកគាត់រងចាំយូរហើយឲ្យពួកគាត់ពេញចិត្តទៅលើសេវាកម្មរបស់ពួកគេនីមួយមួយតើតងទៅនឹង marketing strategy app app ទាំងពីរនោះគឺយកចិត្ត ទុកដាក់ខ្លាំងទៅលើការច្នៃប្រឌិតបច្ចេកវិទ្យា technology គឺមានន័យថាពួកគាត់ខំប្រឹងធ្វើយ៉ាងណាបង្កើតគំនិតថ្មីថ្មីដើម្បីឲ្យអតិថិជននឹងមានការយល់ដឹងពីរបៀបប្រើប្រាស់ app ហ្នឹងងាយស្រួលទៅងាយស្រួលទៅហើយដោយចូលទៅលេបដូចអត់សាំញ៉ាំអញ្ចឹងពេលចូលទៅក្នុង app ហ្នឹងអឺងាយស្រួលចុចងាយស្រួលយល់ហើយអត់រងចាំយូរអឺផ្សេងផ្សេង មួយទៀតតកតងទៅនឹងអឺការផ្សព្វផ្សាយតាមអនឡាញអឺ app app នីមួយនីមួយបានយកចិត្តទុកដាក់ទៅលើការផ្សព្វផ្សាយ app របស់ពួកគេដើម្បីឲ្យមានការទទួលស្គាល់ពីអតិថិជនដោយការចាប់រង្វាន់ការលេងហ្គេមផ្សេងផ្សេងនៅក្នុង social media ការផ្ដល់ជាកាដូឬក៏ coupon នៅក្នុង app ការបញ្ចុះតម្លៃទៅតាម blog អីនីមួយនីមួយដើម្បី ទៅតាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអឺភាពខ្លាំងភាពខ្សោយនៃអឺក្រុមហ៊ុនទាំងពីរគឺនៅតែមានចឹងជាក់ស្ដែងដូច app L192 បើសិនជាយើងមើលទៅការយកចិត្តទុកដាក់របស់គាត់ចំពោះអតិថិជនគឺអត់សូវសកម្មហើយនឹងបរិបូរនៅក្នុង social media ប៉ុន្តែបើយើងចូលទៅក្នុង app របស់គេហ្មងបានបានយើងមានអារម្មណ៍ថាអូស្អីក៏មានតែហើយយើងចង់ដឹងអីក៏បានដែរប៉ុន្តែការផុសក្នុង Facebook ដូចថាផលិតផលមួយហ្នឹងមានលក់អីគេខ្លះអីចឹងគាត់គឺគាត់អត់សូវមានការផុសច្រើនណាស់នេះមួយទៀតតកតងទៅនឹងអឺស្តង់ដារនៃការចូលទៅប្រើប្រាស់ app ហ្នឹង app L192 បើយើងប្រៀបធៀបទៅ L192 នឹង Smart Shop អនរកាពីនៅពេលដែលចូលទៅគាត់ត្រូវចុចនិងបំពេញច្រើនកលៈដើម្បីបានចូលទៅប្រើនៅក្នុងអនរកាពីនឹងប៉ុន្តែបើ Smart Shopping ចូលតាមទៅអត់សូវមានការបំពេញចន្លោះអីផ្សេងទេតែអាចចូលប្រើបានដូចគ្នាហើយទោះបីជា earn 192អញ្ចឹងមែនប៉ុន្តែសេវាកម្មការដឹកជញ្ជូននិងការវិនិច្ឆ័យរបស់គេគឺមានលក្ខណៈសមរម្យល្អដែលឡែក Smart Shop ធ្វើថា គាត់បង្កើតក្រោយអត់192ឆ្នាំពិតមែនប៉ុន្តែអឺបើបើមើលបើមើលទៅលើការ download app rate ការ follow Facebook អីម៉ាក៏អត់សូវចាញ់អន192ដែរជាក់ស្ដែងសូមនិយាយទៅនឹង rate នៃការ download app គាត់បានដល់តា4ចុចត្រឹមតែរយៈពេល4ខែ គឺវាស្មើទៅនឹងប្រហែលប្រហែលទៅនឹង L192 ដែរហើយការដឹកជញ្ជូនរបស់ Smash Shop វិញ គាត់មានការផ្ដល់ទំនុកចិត្តដល់អតិថិជនដោយមានពាក្យមួយឃ្លានិយាយថាទិញក្នុងរយៈពេល7ថ្ងៃអតិថិជនអត់ទិញចិត្តអាចដូរយកលុយវិញប៉ុន្តែបើទិញក្នុងរយៈពេល15ថ្ងៃឬអាចនិយាយថា2អាទិត្យអតិថិជនអត់ទិញចិត្តអាចផ្លាស់ប្ដូរផលិតផលទៅយកផលិតផលអីផ្សេងវិញក៏បានដែរ however អឺបើសិនបើយើងជាមនុស្សទាន់សម័យដែរហើយយើងអឺ មមាញឹកចំពោះការងារប្រចាំថ្ងៃរបស់យើងតែយើងចង់ប្រើជីវិតបែប digital app ទាំងពីរហ្នឹងគឺជាជំរឿដ៏ល្អរបស់យើងទាំងអស់គ្នាចឹងយើងអាចជ្រើសរើសយក app មួយណាក៏បានដែរតែ download ទាំងពីរទៅហើយបើយើងគិតថាមួយណាល្អជាងយើងលុបមួយចោលទៅក៏បានដែរអូខេអរគុណឯងលោកគ្រូចំណុចខ្ញុំអស់ធំដឹងហើយ present ពួកខ្ញុំក៏អស់ធំដឹង Thank you. <coughs>